មុនជេរទៀតហើយអើយសូមទៅស្ងួនចាប់មកបត់សិនអូនចាប់មកបត់សិនអូនស្លេះជិះសិនឆ្លងឆ្លើបងសំធៀងសិនមុំកំអល់ហៅបងឲ្យផងខើវាមិនសមទេបើខូចក្រេឌីតដីអស់ហើយថាមើកូនក៏បងបងខើក៏បងហើយនឹងចានក៏បងបោផ្ទះក៏បងចាំ ការក្រែងអូនអ្នករ៉ាប់រងក៏ឲ្យបែជាបងស្អីស្អីក៏បងហេតុអ្វីទៅស្នេហ៍ស្នងអូនប្រើតា ច្រៀងឆ្លងឆ្លើយអើយជុំបងប្អូនមកតារាចូលខ្លួនមកតារាចូលខ្លួនកុំហាបងអីអូនបងសូមច្រៀងសិនមុំកុំអាលហើបងឲ្យមើលកូនវាមិនសមទេអូនខូចទេពីក្តីអស់ហើយប្រពន្ធជេរទៀតហើយ ហើយរៀបចានក៏បងបោកផ្ទះក៏បោកចំមុនរៀបការក្រែអូនអ្នករាប់រងក៏ហើយបែជាបងស្អីស្អីក៏បងហេតុអ្វីទៅស្លាយស្ងងអូនប្រើតែបងបោកបងទាំងអងថាមើលកូនក៏បងបោកខោអាវក៏បងហើយរៀបចានក៏បង